ស្នេហ៍ដូចជើងហេកថ្ងៃអណែកឆ្ងាយពីហັດថាមានសង្ឃឹមថាបានឡើយណាគេសោះតាកណ្ដោចន្លែង ែស្រីមានន័យដូចសែងចំបែងក្រែងចាប់មិនបានពេញចាំលុងសូនសងខាបើជួបជួបលុងអវសានកលនិយានហើយនឹងរូបបង ស្នេហ៍ដូចជើងមេឃថ្ងៃអណែកឆ្ងាយពីហត្ថាមានសងគំថាបានឡើយណាពេលសោកាកណ្ដាលចំដែង តែងចំបែងត្រៃចាប់មិនបានគេងចាំលំកូនសងខាបើជួបជួបលំអវសានកលយ៉ាងហើយនឹងរូបបង I